Via Yang Feet Dar NJ Cambodia ឈ្ងល់អូនដូចចំអេរឺតើត្រូវអំពើពីធ្វើមែនទេមេរោគវិលុកចូលបំផ្លាញព្រៃស្នេហ៍សង្ស័យនៅក្បាលគេនោះច្រើនហើយប្រាពីដូចមុនសេះសំកុំអោយឡំដូចមានរឿងអ្វីព្រាវព្រាវក៏សើយូរណាស់ប្រាពីសាអីស្ដាប់មុនទេ que no KK.